ក្រឬមែនវាមិនមែនរឿងកាន់សាសនាទេគឺរបៀបនៃការរស់នឹងកាន់យ៉ាងម៉េចថៃគេកាន់ពុទ្ធសាសនាទេប្រទេសគេមិនហ្នឹងទៅមើលមើលខ្មែរយើងរត់ទៅធ្វើខ្ញុំគេតិចណាជប៉ុនក៏គេយកពុទ្ធសាសនាជាគោលដែរប្រទេសគេសេដ្ឋកិច្ចទី3លើពិភពលោកយើងអត់ព្រមមើលអ្នកមានកាន់ផងរឿងមានឬក្រមិនមែនមកពីកាន់សាសនាទេអលវកយៈសួរព្រះអង្គថា តើធ្វើដូចម្ដេចដើម្បីដឹងបានទ្រព្យសម្បត្តិព្រះអង្គសម្ដែងថាឧទ្ថាតាវិនទទេធនឹងបុគ្គលប្រឹងប្រែងប្រកបការងារដោយមិនខ្លាចនឿយហត់កុំអោយអន់ជាងស្មៅគឺមិនយល់លេះថាក្តៅពេកត្រជាក់ពេកហត់ពេកឃ្លានពេកស្រេកពេកកុំយកអាពេកពេកនឹងមកដាក់ខ្លួន ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព គឺប្រកាសជារត់ទ្របបានបងថាអញ្ចឹងបងមានថាទុកបន់ព្រះអង្គបានទ្របណា ប៉ុន្តែឥឡូវយើងមើលប្រជាពលរដ្ឋខ្មែរយើងនៅក្នុង ស្រុកហើយតែស្រែអង្គុយលេងបៀជុលមន់សុខថាបានធ្វើតាមប្រពុតអត់វាសំតក្រចុះហើយអញ្ចេះទៅវិញទេណាមិនមែនប្រពុតបដៅឲ្យក្រណាយើងមើលប្រយោជន៍បច្ចុប្បន្ន មិនមែនឲ្យចូលវត្តហ្មងណាប្រយោជន៍មាន3ថ្នាក់តែយើងស្គាល់ធម៌របស់ព្រះអង្គនឹងឲ្យច្បាស់ទី1ឧទ្ធានសម្បទា មុននឹងចូលក្នុងជីវិតជាគរិយវេសណាព្រះអង្គឲ្យរៀបចំជីវិតអញ្ចេះ ដំបូងត្រូវរៀបចំជីវិតថ្នាក់ក្រោមឲ្យបានល្អឧទ្ធានសម្បទាប្រឹងប្រែងរត់ទ្រព្យសម្បត្តិសំបីនិយាយថាអ្វីអ្វីវាមិនទៀងវាប្រែប្រួលងាប់ទៅយកមិនបានតែហ្នឹងចំណុចក្រោយបានបងនិយាយដំបូងឡើយគឺឧទ្ធានសម្បទាការប្រឹងប្រែងរកទ្រព្យសម្បត្តិគឺប្រឹងហ្នឹងមិនមែនធ្វើលេងលេងគឺប្រឹងណាឲ្យប្រឹងណាបងមានតែសរសើរខ្ជិលណាក្នុងបរាភវៈសូត្រហ្នឹង អ្នកដេកច្រើនមួយនិយាយច្រើនមួយនឹងអ្នកឥតព្រួយឥតគិតប្រឹងប្រែងអ្នកខ្ជិលយោមិនមានខ្នះខ្នែងខឹងច្រើនសម្ដែងឲ្យគេឃើញបានសិតតែវិនិច្ឆ័យខ្ជិលនឹងវិនិច្ឆ័យមុនគេអាហ្នឹងអញ្ចឹងក្រនឹងទំនួងជាក្រតាំងពីក្រធัวម្លេះហើយយកមកពីក្រធัวហើយបានក្រទ្របនោះហើយបងថាស្អីដែលជាប្រធាននៃសេចក្តីវិនិច្ឆ័យអបាយមុខឥទ្ធិធុតតោសរីធុតតោអខធុតតោណាលបែងស្រី លបែងស្រា លបែងភ្នល់បាប្រមិត្ត សេពគប់មិត្តអាក្រក់រាប់ទៅមាន6ទាំងអស់ដើរលេងផ្ដេសផ្ដាស់មហោស្រពសិតទៅបាយមុខទាំងអស់ហើយយើងមានស្អីទៅវត្តទៅតរំហ្នឹងឥឡូវមានទៅស្ដាប់ធួយណាវត្តនៅស្រុកខ្មែរអត់មានធំបាសគ្មានមនុស្សទៅវត្តទេសួតអួតខ្លួនឯងកាន់ពុទ្ធសាសនាទៀតណាគេថាអ្នកកាន់ពុទ្ធសាសនាស្រុកខ្មែរ90%ជាង គឺមានតែក្នុងបញ្ជីទេក្នុងបញ្ជីស្មាជឿតែបើអ្នកផឹកស្រា90%ស្មាជឿអត់ផឹកតែចាស់ចាស់មកវត្តក្រោមអាយុ50 60ខ្លះហ្នឹងនៅតែផឹកហ្នឹង អញ្ចឹងវាវាទៅដល់កន្លែងវិនិច្ឆ័យមួយបាត់សរាធុត្តៈឃើញទេព្រះពុទ្ធសាសនា គឺជាអ្វីព្រះពុទ្ធសាសនាមិនមែនផ្លាកទេអញ្ចឹងសូម្បីគណៈបកក៏ដោយស្អីក៏ដោយល្អមិនមែនដោយសារផ្លាកទេ គឺអត្តន័យរបស់វា សម័យប៉ុលពតគេដាក់ថាសង្គមកម្ពុជា ប្រជាធិបតេយ្យឈ្មោះពីរស់ណាស់យកប្រជារាស្ត្រជាធំ តែវាមិនមែនល្អត្រឹមឈ្មោះទេគឺល្អការដឹកនាំម៉េចគោលនយោបាយម៉េចនេះទៅជារឿងពិតប្រកប អញ្ចឹងព្រះពុទ្ធសាសនាមិនអាចឲ្យយើងល្អដោយគ្រាន់តែយើងនិយាយថាខ្ញុំជា Buddhist ខ្ញុំជាពុទ្ធបរិស័ទមិនល្អត្រឹមប៉ុណ្ណឹងទេព្រោះថ្នាក់នៅក្នុងពុទ្ធសាសនានឹងដែលចូលឲ្យដល់មាន3ទី1បរិយត្តិសាសនាសិក្សានៅមេរៀននៅអវាទនៅព្រះធម៌ដែលព្រះអង្គបានសម្ដែងហើយសិក្សាឲ្យចេះសិនមុននឹងថាវាមិនមិននឹងចេះសិនរៀនថ្នាក់ទី1ទៅរៀនចឹងតែហ្មង ទី2បដិបត្តិសាសនារៀនចេះយល់ស្គាល់ដឹងហើយយកមកបដិបត្តិពាក្យថាបដិបត្តិហ្នឹងយើងយើងចាប់អារម្មណ៍ទៅទៅអង្គុយសមាធិមកមិនបដិបត្តិនេះព្រះអង្គសម្ដែងថាអុទ្ធនសម្បទាត្រូវប្រឹងប្រែងហ្នឹងហ្នឹងឯងបដិបត្តិប៉ុន្តែជាប្រយោជន៍បច្ចុប្បន្នភាសាសិលអីជាដើមហ្នឹងប្រឹងប្រែងរកទ្រព្យសម្បត្តិបានមកហើយស្អីទៀតអរក្ខសម្បទាត្រូវថែរក្សាទ្រព្យសម្បត្តិនឹងឲ្យល្អសមជីវិតាចាយវាយនឹងកុំភ្លើតភ្លើនតាមចំណង់ ត្រូវចេះគិតគូរចេះបែងចែកកូនប្រពន្ធចិញ្ចឹមមាតាបិតាត្រូវទុកចំនួនខ្លះសម្រាប់បុកលបអីអីបងប្រាប់ហ្នឹងរៀនអត់អត់ប៉ុណ្ណឹងហើយ ដើម្បីរក្សាជីវិតនឹងឲ្យបានល្អក្នុងការរស់នៅយើងត្រូវមានមិត្តភ័ក្តិត្រូវមានទំនាក់ទំនងល្អបងសម្ដែងយ៉ាងទៀតថាកល្យាណមិត្តតាប៉ុន្តែមនុស្សដែលយើងរាប់អានត្រូវតែរាប់អានមនុស្សល្អមិនព្រះអង្គឲ្យយើងទៅបិទភ្នែកម្នាក់ឯងណារស់នៅសង្គមគឺត្រូវការមនុស្សស្គាល់មិនចឹង បងប្រាប់អស់ហើយនេះជាប្រយោជន៍បច្ចុប្បន្នជាប្រយោជន៍បច្ចុប្បន្នឥឡូវយើងមើលប្រជាពលរដ្ឋខ្មែរយើងមកធ្វើតាមអត់វាសំតក្រហើយទៅអ្នកវិញ្ញាណខ្ញុំស្ដាប់កាសែតស្មាតនៅមនីសតាបានដឹងញោមម្នាក់គាត់ធ្វើការនៅចិត្តអ្នកធំអ្នកធំគាត់ធ្វើការធំគាត់និយាយគួរចង់សើចគាត់ថា ពេលធុញទ្រាន់នៅនោះគាត់មកអាមេរិកគាត់គិតថាមកនឹងឡើងប៉ុនសម្បើមគេជូនមកថាបានមកអាមេរិកឡើងប៉ុនសម្បើមគាត់ថាឡើងមែនមកដល់នេះឡើងទៅសាយព្រាត ធ្វើការលឹងមួយថ្ងៃ10ម៉ោងគាត់ថានៅនោះធ្វើ2 3ម៉ោងហើយយកពេលផឹកកាហ្វេលួចជាតិរហូតគាត់ថាហ្នឹងទៅចូលបរោ2 3ម៉ោងអញ្ចឹងចេញមកផឹកកាហ្វេអីលេងហ្នឹងណាហើយយើងមើលមើលមកក្រសួងមកក្រសួងយើងមើលដឹងមកដឹងថាឈ្មោះមនុស្សធ្វើការសឹងតែរាប់រយអ្នកទៅធ្វើការពិតប្រកបតែ4 10 20អ្នកទេរឿងអីវាមិនក្រអ្នកខ្លះគ្រាន់តែឲ្យមានឈ្មោះជួលមនុស្សធ្វើការហ្នឹងគ្រាន់ឲ្យមានឈ្មោះនៅក្នុងហ្នឹងហ្នឹងវាក្រហើយមានប្រាំងប៉ុណ្ណឹង មានប្រឹងឲ្យអស់ពីសមត្ថភាពណាវាមិនក្រហើយទៅបន្ទោសពុទ្ធសាសនាតាមពុទ្ធពុទ្ធសាសនាបង្រៀនរឿងសិលសូម្បីរឿងលួចមួយចាស់មិនបងពុនក៏ឈ្មោះតែដាច់សិលដែរសុក្រិតដល់ប៉ុណ្ណឹងឥឡូវឡានបាននិយាយលើកមកនៅក្នុងសង្គមត្រូវគ្រប់សម័យកាលឧទាហរណ៍នៅសម័យនោះពិខុដើរតាមផ្លូវដើរផ្លាំផ្លូវហើយជួយយួររបស់បងពុនគេកិច្ចពុនដើរផុតតែពីហ្នឹងត្រូវបរាជិកមកព្រោះលួចពុនគេ អញ្ចឹងអាលួចពុនគេហ្នឹងក៏ដាច់សិលដែរចាំបានព្រះអង្គថាច្បាប់នៅក្នុងចិត្តនេះវាច្បាស់លាស់ណាស់ដូចញាតិញោមបើកផ្លូវនៅនេះអញ្ចឹងឧទាហរណ៍ថាភ្លើងស្តុបបើសិនជាយើងកំហំឯនៅទៅទៅបើបលិសឃើញត្រូវអស់ហ្មងហើយនៅពេលដែលបលិសមិននៅហើយយើងលួបទៅនឹងលួចគេប៉ុណ្ណឹងហ្មងដាច់សិលហ្មងទៅមានច្បាប់អីល្អជាងនឹងទៀតកុំថាអូបលិសអត់ដឹងអញអត់អីអត់ទេដាច់សិលហើយឃើញច្បាប់អាមេរិកចេះទេអាមេរិកអត់កាន់ពុទ្ធសាសនាច្រើនប៉ុន្តែច្បាប់គេគេធ្វើស្រដៀងនឹងច្បាប់ព្រះអង្គ ហើយ យើងឯណោះកុំអោយតែប៉លីសឃើញហើយរឿងអីវាមិនស្លាប់រឿងហេតុដល់ពេលកើតចង្រៃបុកគ្នាស្លាប់យូរយូរនាំគ្នាផ្ដេសផ្ដាសទៅសូត្រមុនដោះគ្រោះច្បាប់មិនព្រមពង្រឹងទៅនាំគ្នាដោះគ្រោះទៅជាខ្មាស់គេអត់មានហេតុផលអីសោះហ្មងហ្នឹងហើយហើយព្រះអង្គថាធម៌ដែលមានឧបការៈច្រើនដែលថែរក្សាយើង ជាមុនដល់ពិសេសណាគឺសតិសម្បជញ្ញៈមានស្មារតីធ្វើអ្វីក៏មានស្មារតីប្រយ័ត្នប្រយែងនេះហើយជាមុនដល់ប្រសើរចុះមានរឿងកំ pl ែងមួយ គេទៅសុំលោកតាស្រោចទឹកហើយលោកតាឲ្យយន្តឲ្យខ្សែកថាមកមានអីជិះម៉ូតូប្អូនស្រីស្រីងៅប្រោបប្រូតចូលឡើងងាប់បាត់ហើយបានម្ដាយហ្នឹងទៅចុះសពកូនអីហើយទៅរឿងលោកតាហើយលោកតាណាមកស្រោចទឹកអស់50000ណាហើយថាឲ្យកូនកណាមានសេរីសួស្ដីហេមិនអីចុះស្លាប់បាត់ហើយហេមិនបានស្លាប់ជិះម៉ូតូលឿនអត់អឺវាជិះលឿនអាងលោកតាថាវាមិនអីហ្នឹងណាហើយបានលោកតាថាអាត្មាវាភ្លេចប្រាប់ ថាបារមីយន្តអាត្មានឹងជួយ បានត្រឹមគង់តួ50ទេតដល់ដល់8 900ហើយលោតចេញបាត់ហើយយើងគិតមើលវាមានស្អីនឹងការប្រយ័ត្នហ្នឹងមែនទេអញ្ចឹងសូមកុំមានទុតិថិនិយមអញ្ចឹងដូចពេទ្យអញ្ចឹងណា ធម្មោឱសថោព្រះអង្គទុកធัวជាឱសថប៉ុន្តែឱសថណាទោះបីយើងមានមតូនៅក្នុងផ្ទះរបស់យើងក៏ដោយ ប្រសិនបើយើងមិនដឹងវិធីប្រើវាសុខថាយើងបានជាអត់អត់ទេទោះបីជាយើងមានម៉ាទូនៅក្នុងផ្ទះក៏ដោយយើងប្រើក៏ដោយ តែបើយើងប្រើអត់ដឹងមុខវាទីហោថាចិត្តរៀនទៅចិត្តយុទ្ធសោតនេះសោតនោះតែផ្លេសតែផ្ដាស់អញ្ចឹងទៅណាវាអត់ជួយទេដូចឥឡូវហ្នឹងដូចធัวបាំងស្គលធំធំ7មេអីគេអត់យកមករៀនទេគេយកទៅសោតម្ដោះគ្រោះឃើញខុសអត់ខុសពីអ្វីដែលព្រះអង្គបរៀនអត់ បងបរៀនបរៀនអកុសលាធម្មាបរៀនថាអកុសលធម៌នេះជាធម៌គួរលះបង់ប្រាប់ចឹងធម៌អកុសលហើយណាធម្មាធម៌ថោកទាបជាធម៌គួរជាវៀងគួរលះបង់ប្រាប់អញ្ចឹងបើយើងអត់ទេពុតទៅឲ្យលោកសោតឲ្យទៅច្រើនហ្មងលោកណាសោតច្រើនបានវ័នច្រើនបានចេះស្អីវាអត់ទេតែខ្លះបើលោកសោតមិនគ្រប់7មេហ្នឹងអត់ឲ្យលោកឈប់ទេប៉ុនមួយនោះឲ្យលោកសោតដល់អត់ចង្ហានលោកជប់7មេទៅវែងវែងចប់ម៉ោង12ត្រឹម ហ្នឹងហើយហើយបានគេសួរអាត្មាទៅបាបធ្លាក់លើនរណាលោកអត់បាយនោះមកមិនលើអ្នកឲ្យសូត្រទេទោសធ្លាក់លើលោកនឹងថ្មងព្រោះយើងតួអង្គជាអ្នកដឹកនាំគេនឹងតាមគេកំងមិនអញ្ចឹងមិនថាតែងតែប្រាប់លោកទាំងឡាយអញ្ចឹងទៅទេសនាអីក៏ដោយត្រូវតាំងចិត្តជាអ្នកពន្យល់គេ ដឹកនាំគេកុំឲ្យគេដឹកច្មោះគេគេទូកទុកឧទូអង្គនោះសម្រាប់ទេសនាប្រាប់គេហ៎ ហើយទៅបំភ័យគ្នាអូបាបងាប់ឲ្យលោកសូត្រថាថាមែនទេមកពីលោកនឹងឯងអត់ព្រមប្រាប់សុំតអត់បាយយំហើយបានជាអាត្មាថាបន្តិចថាមើងងាយលោកបន្តិចក៏បានដែរព្រោះអីវ៉ាន់វាច្រើនបាំងស្គលនោះវាច្រើនណាអាមហាបាំងស្គលណាដឹកមកលមកនោះលោកទៅធ្វើឲ្យគេខឹងឈប់សូត្រកដាទីខ្លាចវាអត់បានតាមមើលណែអាត្មានិយាយរឿងអីមិញរឿងក្រហ្នឹងហើយ បើយើងពិនិត្យទៅ មិនមែនក្រព្រោះកាន់ពុទ្ធសាសនាទេគឺក្រការប្រតិបត្តិក្រការរៀនសូត្រក្រការយល់ដឹងព្រោះតែខ្វះការយល់ដឹងនឹងហើយ បានប្រជាជនខ្មែរយើងត្រូវលោកគ្រូបោកច្រើនណាស់លោកគ្រូពេជ្រនោះលោកគ្រូលពៅនោះលោកគ្រូលងងនោះហ្នឹងហើយបើសិនជាយើងរៀនពីហេតុផលកម្មផលឲ្យវាច្បាស់មើលពីណាបោកយើងកើតរបៀបអ្នកច្បាស់ញាតិញោមដូចឧបាសកម្នាក់ ព្រះសម្មាសម្ពុទ្ធមកសម្ដែងធម៌អំពីត្រៃលក្ខណ៍អំពីភាពបន្ទានជាទុក្ខជាអនត្តានៃសង្ខារធម៌ទាំងអស់ដែលមានការកើតឡើងគឺច្បាស់លាស់គាត់បានសម្រេចសោតាហើយច្បាស់ហ្មងស្រាប់តែពេលនោះព្រះអង្គនិមន្តទៅមាមកនិមិត្តខ្លួនធ្វើជាព្រះសម្មាសម្ពុទ្ធបកមកវិញធ្វើជាព្រះអង្គប៉ុន្តែព្រះអង្គទៅវត្តណាព្រះអង្គក៏ជ្រាបដែរមិនបានព្រះអង្គមិនមកវិញដែរព្រះអង្គទុកចិត្តឧបាសកនឹងថាទោះស្ដេចមាធ្វើមិនក៏ប្រឡំគាត់អត់បាន បានព្រះអង្គខ្ជិលមកជួយដោះស្រាយ ធ្វើជាព្រះអង្គនិមន្តមកវិញស្រាប់តែគាត់ទៅទទួលដំបងគាត់អត់បានគិតចារណានេះទៅដល់និមន្តព្រះអង្គទៀតថ្វាយបង្គំថាបបិទ្ធព្រះអង្គដ៏ចម្រើនតើព្រះអង្គមានអ្វីត្រូវប្រាប់ទូបង្គំទៀតឬបានមេដែលនិមិត្តធ្វើព្រះនឹងថាម៉េចមបាសក់មិញអាត្មាអតថាគតសំដែងបញ្ញាពេកភ្លេចគិតមិញនឹងសំដែងថាទាំងអស់ធម្មជាតិទាំងអស់សត្វតែមិនទៀងជាទុកជាអនត្តាប៉ុន្តែតាមពិតមិនចេះទេរបស់ខ្លះទៀងរបស់ខ្លះមិនទៀង របស់ខ្លះសុខរបស់ខ្លះទុក្ខរបស់ខ្លះជាខ្លួនរបស់ខ្លះមិនមែនខ្លួនចេញប៉ុណ្ណឹងមកទោះបីជារូបជាពពុតគាត់ដាក់ដៃចូលសុខស្ពះហ្មងនិយាយចឹងក៏និយាយមួយអញអ្នកឯងនេះមិនមែនពពុតទេមេរហ្មងប៉ុន្តែរូបនៅជាពពុតណាអញ្ចឹងបានព្រះអង្គសម្ដែងថាយោធម្មងបស្សតិសោមងបស្សតិអ្នកណាឃើញធូនអ្នកនឹងឃើញតថាគតគាត់និយាយមកខុសគាត់ដាក់ដៃចុះហ្មងតែពពុតមិនអញ្ចឹងព្រះអង្គត្រាស់ដឹងមិនមែនសម័យសម័យនិយាយដូចនែឯងទេហើយបានគាត់សួរនែឯងមេមែនអត់ អើមែនមែនក៏ខ្មាស់អៀនកទៅវិញបាត់ទៅនេះច្បាស់អញ្ចឹងញាតិញោមគាត់ចាញ់បោកគេតែគេធ្វើឌីសយកមកខ្លះគេថាគេទៅដល់ឋានកាយឡាស់គេទៅដល់នឹងហើយមិនរៀនធัวព្រះអង្គវាសំតែចាញ់បោកគេចូលឯងអ្នកអាមេរិកនេះម្នាក់តាមញាតិញោមនៅកាណាដានិយាយប្រាប់អាត្មាគាត់ណាចាញ់បោកគេមុំតែដឹងខ្លួនអស់70000ដុល្លារយល់ផ្ដេសផ្ដាស់កឋិនគឺកុហកថាយកទៅវេឲ្យព្រះបជាកពុទ្ធ ចុះបើយើងរៀនធម៌ព្រះអង្គព្រះអង្គថាកឋិនគឺសង្កទានគឺជាទានធ្វើចំពោះសង្ឃនិយាយព្រះបច្ចេកពុទ្ធវាគួរឲ្យអស់សំណើចហ្មងណាអញ្ចឹងគេបោកយើងបានមិនមែនមកពីគេប្រកែបោកទេគឺមកពីយើងមានធម៌3ល្ងងឆាប់ជឿលោភលន់3នេះគឺជាធម៌ដែលគេបោកបាន លោភលន់មិនដូចម្នាក់នៅអាមេរិកហ្នឹងដែរបោកបានច្រើននៅអាមេរិកហ្នឹងផងទៅកន្លែងហ្នឹងគេថា អ្នកណាចេញប្រមាណ20000ដល់30000ដុល្លារទេគឺត្រូវបានតំណែងទី6នៅប៉ិនហឹមគាត់សុកចិត្តអស់ហ៎ហើយគាត់ឈឺផងអីផងថាគេមើលជាអីដល់វាមិនជាវាមិនអីយូរទៅកាន់តែអស់លុយទៅអស់វាអត់ឃើញអីក៏លែងជឿប៉ុន្តែពេលដែលងប់ទៅនឹងកុំពីណាប្រាប់ប្រាប់មិនស្ដាប់ទេហ្មងដល់ពេលដឹងខ្លួនមកវិញលោកក្មួយលោកនៅអើក្មួយគាត់នៅឥណ្ឌាណែនាំគាត់ឲ្យគាត់ធ្វើបនវិញហើយកាលហ្នឹងទៅឥណ្ឌាលោកនិយាយប្រាប់ លោកថានឹកឃើញតែហ្នឹងគាត់ដឹងហើយគាត់យល់ហើយទីបោកសោះប៉ិនមុំថាដឹងហើយហ្នឹងអស់ពី30000ដល់ចឹងទៅគាត់បបួលអើលោកបបួលធ្វើសាលាឲ្យគ្មានរៀននេះមិនបនពិតប្រកបជួយសង្គ្រោះមនុស្សអីចឹងណាហើយលោកសង្ឃឹមថាគេនោះអស់ពី30000នេះមិនក៏បាន10000ទេណាដល់ពេលថាមកកណាយល់ច្បាស់ឥឡូវគិតធ្វើបនត្រឹមត្រូវវិញតែឲ្យលោកថាអីស្មានតែច្រើនចូលតែ200អាចូលប្រទេសប្រដាសនោះអស់30000 ហ្នឹងហើយបានអាត្មាថាត្រេកអរទៅរបស់មុនគាត់អត់ធ្វើប៉ុនទេគាត់ទៅដូរតំណែងតាអា3 2 30000មុនណាគាត់មិនធ្វើប៉ុនទេគាត់ទៅដូរតំណែងគាត់ទៅទិញតំណែងហ្នឹងដូចពុកអលួយទៅទិញតំណែងស្រុកខ្មែរអញ្ចឹងណាទីហោហើយដូរមិនដូរយកតំណែងមនុស្សយកតំណែងក្បែរប្រអិននោះហើយ200នេះគឺជាប៉ុនដ៏ពិតប្រកបព្រោះគាត់អត់ប្រាថ្នាអីទេគឺចិត្តល្អពិតប្រកបព្រោះគាត់អត់ចង់ដូរបានអីនេះប៉ុនពិតប្រកបអនុមោទនាទៅ មិនបាច់ដល់200តែ100ក៏យកទៅនេះគឺបនពិតប្រកបធនធានវាត្រូវមានពីរស្អីក៏ដោយធនធានទ្រព្យសម្បត្តិនិងធនធានមនុស្សហើយព្រះអង្គសម្ដែងថាម៉េចមនុស្សដែលមានខ្លួនឯងជាទីពឹងពិតប្រកបគឺមនុស្សដែលមានបញ្ញាមនុស្សដែលសត្រូវខ្លួនឯងពិតប្រកបជាងសត្រូវណាទាំងអស់គឺខ្លួនឯងជាមនុស្សល្ងងបងសម្ដែងចឹងហើយពិតអត់យើងគិតមើលបើយើងជាមនុស្សល្ងងអត់ដឹងអីហើយគឺបោកឯណាក៏បានដែរ តែមនុស្សដែលមានខ្លួនឯងជាទីពឹងពាក្យថាអត្តាហើយអត្តនោនេថោហ្នឹងមិនមែនអូពឹងខ្លួនពឹងខ្លួនល្ងងពឹងកើតទេណាគឺឲ្យអត្ថិភាពទៅលើអ្នកណាអ្នកមានបញ្ញាសំបីតែជួបបញ្ហាអាចដោះខ្លួនឯងឲ្យរួចពីសេចក្តីទុក្ខបានឃើញទេនេះឯងដែលហៅថាអត្តាហេអត្តនោនេថោគឺនិយាយចំពោះមនុស្សដែលមានបញ្ញាហើយបើយើងអត់រៀនអត់ស្ដាប់អីសោះចាញ់បោកគេតម្រុំតែដឹងនឹងអញ្ចឹងអារឿងក្រហ្នឹងមិនមែនក្រតែរឿងអឺសេដ្ឋកិច្ចជាតិមួយមុខទេ សំបីតែរឿងគេបោកហ្នឹងក៏ក្រដែរខ្មែរ ញាតិញោមមិនសូវដឹងនៅនោះភ្លុកភ្លឹកចឹងឯងម្ដងពពោរិស័តចេញមកស្អីស្អីស្អីថ្មដើរប្រាប់មិនស្ដាប់ទេនឹងឲ្យមនុស្សចឹងចឹងរស់លុយបានណាញាតិញោមគឺថាអ្នកអាមេរិករួមមិនតាន់ទេកណ្ដទីតាមទូរស័ព្ទមកអាមេរិកហ្នឹងក៏ទីម្ដង5000ដុល្លារក៏មានដែរអាថ្មទីហោអាយះកទៀតរស់លុយការប្រពន្ធមិនបានផងឧទេអត់យកផងញាតិញោមប្រសិនបើយើង សិក្សា បន្តិចទៅឲ្យឃើញតថភាពសង្គមហ្នឹងទៅយើងដឹងថា អ្វីដែលជាមង្គល38ប្រការក៏អត់នាំគ្នាធ្វើវិនិច្ឆ័យ12កងនេះដែលព្រះអង្គសម្ដែងថាសិតតែជារឿងវិនិច្ឆ័យយើងនាំគ្នាធ្វើក្រនឹងវាសមហើយហើយជននៅអាមេរិកមិនក៏គេមាន យើងមើលមើលធ្វើការយើងមើលធ្វើការវិញធ្វើការប្រហែលម៉ោងហើយសម្រាប់ធ្វើក្អេលក្អេលអត់ឃើញដោយព្រះអង្គសម្ដែងថាឧទ្ថាតាវិនធតេធនាំងការប្រឹងប្រែងដោយមិនខ្ជិលច្រអូសគឺប្រកាសជារស់ទ្រព្យសម្បត្តិបានត្រូវអត់ហើយយើងមករដូវធ្វើស្រែម្ដងងើបមកវិញដើរជុលមន់ ក្រអត់វាសំតក្រអញ្ចឹងហីហើយមានពីណាមកធ្វើអីអហើយដៃទៅអ្នកស្រែក្រជាអ្នកផ្សារមិនក៏មានមើលមើលតាំងពីព្រលឹមគេរៀបអីវ៉ាន់តាំងពីព្រលឹមនោះសក់ខ្មែរវាមិនមែនតែក្រទាំងអស់ណាប៉ុន្តែគេអ្នកមាននឹងមើលការងារគេមើលនឹងម៉ោង4ម៉ោង5រើបងើបឡើងរៀបអីវ៉ាន់ណាពេលនេះសំបីកូនគេទៅរៀនចឹងនេះរៀនឲ្យមកវិញពឹបប៉ពុបប៉ជួយលក់ដូរអីចឹងវាសុំតែមានណាទៅឲ្យពោឲ្យគេក្រមិនយល់អត់គ្មានអ្នកណាឲ្យក្រៅពីខ្លួន ឯងទេងើបពីពលពួតមកដៃតេដូចគ្នាតើមិនក៏អ្នកខ្លះគេមានហើយខ្លះនៅតក្រថាក្រនោះមកពីក្រសេចក្តីប្រឹងប្រែងខ្វះទាំងគំនិតខ្វះទាំងចំណេះដឹងអដល់តែបំពេញប្រយោជន៍នឹងបានហើយទៅព្រះអង្គសម្ដែងអំពីគោលដៅជីវិតយើងបន្តទៀតយើងមកដល់នេះក៏ដោយទៅដល់ណាក៏ដោយយើងមានសម្បត្តិប៉ុណ្ណាក៏ដោយ សេចក្តីទុកមិនមែនអស់ត្រឹមមានទ្រព្យសម្បត្តិទេឃើញទេ សេចក្តីទុកមិនអស់ត្រឹមមានទ្រព្យសម្បត្តិមិនត្រឹមមានប្តីប្រពន្ធទេសេចក្តីទុកផ្លូវចិត្តសូម្បីតែសទ្ធីថៅកែក៏មានដែរហើយមិនបានទ្រព្យសម្បត្តិឲ្យរស់រហូតទេ ប្រកាសជាស្លាប់អញ្ចឹងយើងត្រូវរៀបចំជីវិតយើងឲ្យមានតម្លៃមានតម្លៃសម្រាប់អ្នកផងទាំងពួងផងសម្រាប់ខ្លួនយើងទៅបរលោកផងប្រសិនបើយើងគ្រាន់តែថា មានទ្រព្យមានប្តីមានប្រពន្ធគឺថាប្រសើរហើយមិនមែនទេ កាលមានស្នេហាសួរថាសត្វមានអត់សត្វមានអត់សត្វក្អែកសត្វចាបសត្វរលកស្មើវាមិនចេះមានតានឹងអាចេះថែរក្សាកូនចេះអត់ចេះចេះរកអាហារចំណែតផ្ទៃសត្វចេះអត់ចេះប្រកួតគ្នាដើម្បីរស់ចេះអត់ចេះបើយើងចេះតែប៉ុណ្្នឹងគ្មានអីលើសសត្វទេតែមនុស្សត្រូវមានធម្មសញ្ញាមួយគិតថាតើធ្វើអ្វីឲ្យបានជាប្រយោជន៍ពីព្រោះរាងកាយមនុស្សបើប្រៀបមួយសត្វចាញ់សត្វឆ្ងាយណា សត្វមិនបាច់ត្រូវការហ៊ីតអស់ភ្លើងដូចយើងទេសត្វចាប់សត្វលោកនៅក្រៅមិនដែលអស់ភ្លើងមួយរៀលមែនទេហើយចាស់ទៅក៏មិនដែលអស់លុយរត់មួយរៀលដូចមនុស្សណាមនុស្សចាស់ទៅដូចចាស់ចាស់ទេអាមេរិកចំច្រើនណាមែនអត់នៅបានលុយមកហើយដេកទៅចាយដេកទៅស៊ីអត់ធ្វើសេចក្តីល្អអីគ្មានប្រយោជន៍ស្អីហើយសត្វខ្លះហ្នឹងហូរលុយឲ្យមនុស្សទៀតសត្វខ្លះណារស់លុយឲ្យមនុស្សទៀតដូចត្រីទៅអីគឺចាប់មកដាក់កន្លែងបានលុយកកោក ហ្នឹងហើយកន្លែងគេដាក់តាំងត្រីតាំងអីនោះហ្នឹងកន្លែងអីគេ zoo កន្លែងសួនសត្វហ្នឹងរលលុយឲ្យមនុស្សបានទៀតអញ្ចឹងមនុស្សដែលប្រសើរជាងសត្វគឺថែមមួយគឺធម្មសញ្ញាក្លឹមរបស់មនុស្សគឺគុណធម៌យល់ទេអញ្ចឹងទៅមនុស្សត្រូវការគុណធម៌ត្រូវចេះធ្វើទានត្រូវរក្សាសិលឃើញទេ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 ហ្នឹងមនុស្សលែងមានមេត្តាបើមនុស្សមានមេត្តាសម្លាប់គ្នាអញ្ចឹងឯងឃើញដោយសារអត់ធัวទេឃើញអត់តិចថាមិនឃើញចុះហ្នឹងហើយកើតតន់អត់តិចថាអត់តន់សង្ស័យធ្វើមេពលពតផាសហ្នឹងមិនដឹងហ្នឹងហើយធ្វើមេក៏ដោយកូនក៏ដោយនេះវាជារឿងសង្គមណាវាជារឿងសង្គមណា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 ហើយគេគេលុបដែរគេយកទឹកមកផ្ដិតផ្ដិតភ្នែកគេបន្តិចកុំឲ្យប៉ះថ្ពល់គេនោះតាមដែលគេឲ្យព័ត៌មានហ្នឹងមានចឹងអត់អត់ដឹងទេហ៎អឺហើយសេរីទី2ស្ថិតនៅ ត្រង់ណាចម្លើយឆ្លើយថាត្រឹកនៅស្ថិតនៅត្រង់ទ្រូង គឺមនុស្សគ្រប់គ្នាគេយកទឹកមកលាងទ្រូងគឺមួយទឹកឲ្យវាសប់កាយទៅតិចតិចអីថ្ងៃត្រង់ហើយដល់ពេលយប់សេរីថិតនៅត្រង់ណាសេរីថិតនៅត្រង់ជើងព្រោះដើរមកវាប្រឡាក់ជើងឯទៅលាងជើងមិនចូលដេកមិនចឹងត្រូវទេជឿទេចប់តែជឿចឹងចប់ហើយហ្នឹងហើយប៉ុន្តែឥឡូវអាត្មាសួរវិញណាហ្នឹងហើយពេលព្រឹក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 ខាទេខ្លះមិនយំឯស្ញេញរហូតអត់ឆ្លើយទូហ្នឹងហើយហោឥឡូវទី3សេរីទី3អញ្ចឹងកុំអោយក្មេងគេសួរឆ្លើយត្រឹមប៉ុណ្ណឹងក្មេងគេបង្អាប់យើងហើយណាណា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 ជឿអត់ជឿចប់ទៀតហ្នឹងហើយវាចប់ចប់ត្រឹមថាវាចប់រឿងអាតែជឿចប់ហ៎អញ្ចឹងបានជាព្រះអង្គមិនងាយឲ្យយើងជឿទេឲ្យយើងសួរថាហេតុអីបានអញ្ចឹងឥឡូវអាត្មាសួរបើជឿថាអញ្ចឹងអាត្មាសួរថាខែងថាក្បាលព្រំនឹងវាអស់ចាមិនក៏ចង្រៃម៉េះហ៎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 យល់អត់ហ្នឹងអាណាដែលស្ពៃល្អល្អហ្នឹងវាបាញ់ឆ្នាំខ្លាំងបាញ់ឆ្នាំខ្លាំងទៅតកៅវាស៊ីអត់បានផងហ្នឹងអីយើងអីក៏ចាញ់ជាតកៅទៀតណូយល់ទេហ្នឹងហ្នឹងហើយទៅសក់ល្អល្អហ្នឹងពីល្ងាចប៉ប៉ិនម្រាមដៃឯត្រាំឆ្នាំបន្តិចព្រឹកឡើងប៉ប៉ិនកដៃបាត់ហើយ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 ណាបានអានឹងទៅដាំចហាន់អាត្មានឹងអាយុវែងជាមួយដែរហើយដល់ស្អីផ្សាស្អីផ្សាអាយុខ្លីងល់ដល់គ្នាអាយ៉ាងសង្កពេនសមត្តាធោទេសនាក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវាំង បុគ្គលឃើញទោសនៃសេចក្តីស្រឡាញ់នេះរមែងត្រាច់ទៅតែម្នាក់ឯងដោយកុយរមាសកុយរមាសញាតិញោមស្គាល់សត្វកុយរមាសចងុយវាតែមួយទៅមុខចេះដើរទៅវាមិនសូវទៅដូចកបីកបីវាស្នែងពីរចេះពេលដើរក្នុងព្រៃរត់ទៅវាតាក់វល់ដល់កុយរមាសវាទៅតែមួយចេះប៉ុន្តែយើងយល់ពាក្យហ្នឹងឲ្យដល់ជំរឿពាក្យថាកុយរមាសនេះ មិនថាទល់នៅម្នាក់ឯងទេគ្រាន់តែកាត់ចិត្តជាប់ជំពាក់នោះទោះបីជានៅក្នុងពួកគណៈនៅជាមួយប្តីប្រពន្ធនៅជាមួយកូនចៅ បង្កើនសង្កហធัวឃើញទោសនៃសេចក្តីជាប់ជំពាក់នឹងរស់នៅធម្មតាអ្នកឃើញធនរស់នៅធម្មតាញាតិញោមកុំច្រឡំថាកុយរមាសនឹងទៅនៅម្នាក់ឯងមែនទេ ម្នាក់ឯងមែនទេហ្នឹងគឺការមិនជាប់ជុំពាក់ធម្មតាដូចជាបរិភោគអាហារនៅតែបរិភោគធម្មតាក៏ប៉ុន្តែបរិភោគមិនមែនដោយការជាប់ជុំពាក់នៅម្នាក់ឯងក៏ប៉ុន្តែបរិភោគអាហារដោយលោភៈដោយរសៈតណ្ហាមិនឈ្មោះថានៅម្នាក់ឯងទេអានឹងនៅមួយកិលេសញាតិញោមនៅម្នាក់ឯងគុំគិតថានៅម្នាក់ឯងចិត្តនឹងល្អហូតមែនអត់ ដែលពេលនៅម្នាក់ឯងចិត្តល្អឯងអ្នកខ្លះមិនល្អទៅក្នុងចិត្តទេចេញមាត់តិចតិចមកទៀតនោះមិនឈ្មោះថានៅម្នាក់ឯងទេចឹងបានមានសម័យពុទ្ធកាលហ្នឹងមានភិក្ខុមួយអង្គលោកនៅតែម្នាក់ឯងទៅបិណ្ឌក៏បិណ្ឌម្នាក់ឯងទៅឆាន់ក៏ម្នាក់ឯងឈរអង្គុយសឹងក៏ម្នាក់ឯងរហូតល្បីដល់ព្រះសម្មាសម្ពុទ្ធ ពុទ្ធហើយបានព្រះអង្គប្ររពរឿងហ្នឹងព្រះអង្គថាតថាគតមិនហៅបុគ្គលដើរតែឯងដេកតែឯងអង្គុយតែឯងឆាន់តែឯងបិណ្ឌតែឯងហ្នឹងជាបុគ្គលម្នាក់ឯងឡើយលុះតែបុគ្គលឯណាមិនប្រកាន់រូបជាខ្លួនវេទនា ជាខ្លួនសញ្ញាជាខ្លួន សង្ខារជាខ្លួនវិញ្ញាណជាខ្លួនឬក៏បុគ្គលឯណាកំណត់ដឹងបានរាល់អារម្មណ៍ដែលកើតឡើងរូបប្រកបឡើងវាមានត្រឹមតែការឃើញសំឡេងកើតឡើងវាមានតែត្រឹមតែការឮនឹងវាអត់ជាពាក់ជាមួយនឹងការឃើញ ការឮការដឹងក្លិនការដឹងរសជាដើមនោះ មានន័យថាវារលាស់ខ្លួនបានអំពីកិលេសបុគ្គលបែបនោះទៅឈ្មោះថាបុគ្គលម្នាក់ឯងទោះជានៅក្នុងកណ្ដាលចំណោមជំនុំជនក៏ដោយចាប់បានទេចឹងម្នាក់ឯងមានន័យថា មនុស្សច្រើននឹងរំខានអត់បានដែលមនុស្សម្នាក់ឯងមែនទេណាគឺមនុស្សច្រើននឹងមិនអាចរំខានផ្លូវចិត្តបាន ហ្នឹងទៅនៅម្នាក់ឯងក៏ប៉ុន្តែចិត្តវាអត់ស្ងប់ឈ្មោះថាអត់ម្នាក់ឯងទេនៅជាមួយនឹងមនុស្សច្រើនទោះបីគេមកជេរបចោក៏ដោយពាក្យជេរបចោទាំងនោះมันអាចរំញោចចិត្តយើងឲ្យក្តៅកាហាយបានឈ្មោះថាម្នាក់ឯងដូច្នេះញាតិញោមអាចជាបុគ្គលម្នាក់ឯងបាននៅទីណាក៏ដោយនៅវត្តនៅផ្ទះនៅឯណាក៏ដោយ នៅពេលដែលចិត្តមានលំនឹងទទួលបាន គ្រប់អារម្មណ៍ដែលមកប៉ះទប់នឹងអាយតនៈកំណត់ដឹងបានគ្រាន់តែជាការសោយអារម្មណ៍ប៉ុណ្ណឹងហើយក៏វារលត់ទៅប៉ះហើយក៏វារលត់ទៅដោយខ្យល់មកប៉ះកាយហើយក៏វាហួសទៅធម្មតាអត់ទៅអត់តោះមួយខ្យល់អញ្ចឹងអារម្មណ៍ដែលមកប៉ះជីវិតរបស់យើង ជារូបជាសម្លេងជាក្លិនសិទ្ធិរបស់ពិតទាំងអស់សិទ្ធិជាសច្ចធម៌ទាំងអស់ដែលត្រូវកំណត់ដឹង ញាតិញោមតែងតែឮថាសូមឲ្យឃើញច្បាស់សច្ចៈធម៌សូមឲ្យតន់ព្រះច្បាស់នឹងធម៌ឥឡូវអាត្មាថាមិនបាច់សូមទៅណាទេធម៌ច្បាស់នៅនឹងហើយរូបដែលកំពុងប្រកបជាធម៌ឬក៏មិនមែនជាធម៌ឬក៏មិនមែនរូបដែលកំពុងប្រកបនេះជារូបធម៌មែនទេជារូបធម៌កំពុងប្រកបជាវណ្ណៈរូប សំឡេងដែលកំពុងប៉ះនឹងតិចនេះជាធម៌ពិតឬក៏មិនមែនជាសច្ចធម៌មិនមែនជាស្អីដតីទេមិនមែនសัตว์មិនមែនជាបុគ្គលមិនមែននរណាម្នាក់ទេគឺជាសំឡេងជាសត្វតរូបដែលកំពុងតែប្រាគាត់រស់ពីកន្លែងហ្នឹងដូចចាស់និយាយថាម៉េចរោគធោឲ្យរស់នឹងកាយ របាយឲ្យបើកបាទបើកឆ្នាំងហ្នឹងហើយចឹងសច្ចធម៌មិនមាននៅឯណាទេណាញាតិញោមសច្ចធម៌គឺជីវិតរបស់យើងដែលកំពុងតែប្រព្រឹត្តទៅរាល់ថ្ងៃនេះឯងបើទោះជាកំពុងតែជេរគ្នានឹងក៏មានសច្ចធម៌ដែរ យើងវាក្រន់តែ ខ្វះបញ្ញាឃើញសច្ចធម៌នោះតាមសេចក្តីពិតតែប៉ុណ្ណោះសច្ចធម៌អត់ខ្វះទេជុំវិញជីវិតយើង តាំងពីនៅក្នុងពោះរហូតដល់ការចេញមកគឺរស់នៅគឺរស់នៅជាមួយនឹងសច្ចធម៌នឹងហើយតួសច្ចធម៌នឹងហើយជាអ្នករស់ជាអ្នកចាស់ជាអ្នកឈឺជាអ្នកស្លាប់ឃើញទេនៅក្នុងធម្មចក្រកបវត្តនសោតទុក្ខសច្ចៈនិយាយពីរឿងអីជាតេតុកកំណើត និងមិនសច្ចធម៌កំណើតគឺជាសច្ចធម៌ជារាទុក ជាសច្ចធម៌ការប្រែប្រួលនៃខណ្ឌនេះរូបខណ្ឌនិងនាមខណ្ឌនេះជាសច្ចធម៌ជាធិទុកជំងឺតម្កាត់ មិនមែនជាអ្វីដតីក្រៅពីសច្ចធម៌ទេ នុងហើយជាសច្ចធម៌មរណៈទុកសេចក្តីស្លាប់ការបែកធ្លាយខណ្ឌគឺជាសច្ចធម៌ទៅរយណាទៅរយណាបើយើងមិនរៀនអំពីសច្ចធម៌ដែលមានពិតនេះទេ យើងនឹងត្រូវគេបិឆោតរឿងច្រើនណាស់នឹងមានយាននេះ មានយាននោះទៅជួបព្រះរសច្ចធម៌តាមពិតសច្ចធម៌នៅលើគោកយើងខ្វះតែបញ្ញាដើម្បីឃើញច្បាស់នៅសច្ចធម៌នឹងតែប៉ុនប៉ុណ្ណោះទេអានិយាយចឹងជ្រៅពេកឲ្យញាតិខ្ញុំធ្វើមុខមហយមហយចឹងហ៎ហ្នឹងហើយ ឥឡូវសច្ចធម៌នឹងនិយាយពីសច្ចធម៌តិចចុះពួកយើងចុងក្រោយតែងប្រាថ្នាឲ្យឃើញច្បាស់សច្ចធម៌ឲ្យឃើញច្បាស់ព្រះនិព្វានឲ្យរួចផុតទុក្ខចឹងយើងមានវត្ថុធាតុទាំងអស់នឹងមាន ថ្មធ្លាប់លើករឿងមួយជាញឹកញាប់អឺរឿងលោកតាកុលភេងគាត់លើក មានរឿង ពិតរបស់បរោះម្នាក់ហ្នឹងគាត់មានផ្ទះនៅនៅលើចម្រាក់ភ្នំខាងក្រោយផ្ទះគាត់វាមានអាជ្រោះហូរទឹកតិចតិចណាក្រោយមកគាត់លក់ដីហ្នឹងបានច្រើនដែរដើម្បីដើរជួញត្បូងយកលុយធ្វើដើមទុនដើរជួញត្បូងក្រោយមកគេជីករកឃើញ ដីផ្ទះគាត់នឹងសិតតែត្បូងហាញពេជ្រពេលគាត់លក់ហើយចឹងគាត់ឈឺចិត្តគាត់រហូតដល់សម្លាប់ខ្លួនថាវាឈួតនៅលើពេជ្រអត់ដឹងហ្នឹងហើយចឹងអាត្មាចង់កកាយមកវិញថាកំណប់ពេជ្ររបស់យើងមានគឺតួជីវិតយើងនេះឯងរូបកាយនិងចិត្តវិញ្ញាណយើងនេះឯង ជាដែនដីជាអាណាចក្រដែលសម្បូរទៅដោយត្បូងនិងពេជ្រប៉ិនក្រែងលោយើង មិនឃើញតម្លៃរបស់វា យើងទៅស្វែងរករបស់ខាងក្រៅថាថ្លៃជាងវាធាតុពិតនៅ ក្នុងតួជីវិតយើងនេះឯងនៅក្នុងរូបរាងកាយនិងតួចិត្តវិញ្ញាណយើងនេះឯងដែលមានរបស់គ្រប់យ៉ាងខណ្ឌធាតុ អាយតនៈសច្ចៈឥន្ទ្រីដែលសុទ្ធតែជាភូមិដែលសុទ្ធតែជាអារម្មណ៍របស់វិបស្សនា ដែលសុទ្ធតែជាភូមិសុទ្ធតែជាអារម្មណ៍នៃការចម្រើនធម៌ទោះបីញាតិញោមទៅជួបព្រះសម្មាសម្ពុទ្ធណាក៏ព្រះអង្គអត់ទៅរកធัวថ្មីណាមកពយល់យើងដែរគឺប្រកាសជាពន្យល់យើងឲ្យតែតាម ដានធัวនៅក្នុងជីវិតយើងនឹងឯង ដូចមានពេលខ្លះព្រះអង្គត្រាស់ជាមួយភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយមកអង្គុយមកតថាគតនឹងសម្ដែងធัวទាំងឡាយដល់អ្នកស្អីទៅធัวទាំងឡាយហ្នឹងមានពេលខ្លះព្រះអង្គនិយាយពីអាយតនៈគឺភ្នែកត្រជាច្រមុះអណ្ដាតកាយនិង ប្រភពបញ្ហាទាំងអស់វាមកតាមអាទ្វានហ្នឹងកាលណាអ្នកកំណត់ ដឹងវាបានហើយ នោះអ្នកមិននៅក្នុងសម្ពាធនៃបញ្ហាទាំងឡាយឡើយឃើញទេញាតិញោមមានចិត្តជាអ្នកគ្រប់គ្រងរាងកាយដែលដូចជា ស្ដេចមួយអង្គអញ្ចឹងនៅក្នុងនឹងញាតិញោមអាចคลายជា ប្របាទធម្មឹកទាំងអស់គ្នាបាន ដែលលើពាក្យធម្មិករាជស្ដេចទ្រង់ធរចិត្តរបស់យើងនឹងសោយរាជនៅក្នុងនគរមួយដែលមានផែនទីបដ ாய் មកព្យាមទៅតឹងមហັດចំកំរាស់មកចំអាមនេះណាត្រូវធ្វើស្ដេចឲ្យត្រឹមត្រូវគ្រប់គ្រងរាងកាយនឹងសច្ចធម៌អរិយសច្ចធម៌មានមែនទេ ដឹងហើយទាំងអស់មាន4ឥឡូវទៅរស់នៅឯណាហ្នឹងប្រកបជារស់ក្នុងក្នុងហ្នឹងនៅពេលដែលយើងឃើញច្បាស់ថាវានៅក្នុងហ្នឹងណានោះប្រាកដជា ការបន់ស្រន់ អង្វរកសុំសេចក្តីសុខពីខាងក្រៅលែងមាន ជាសថាពលទោះបី ជាបង្ខំឲ្យទៅបន់ទៀតក៏លែងបន់ដែរដូចគ្នានឹងបុគ្គលដែលមាន ដី ដឹង ថាក្រោមដីរបស់ខ្លួនឯងមានពេជ្រទោះបីគេបង្ខំឲ្យចេញមិនក៏អត់ចេញដែរមែនទេទោះបីគេបង្ខំឲ្យទៅរកចំនួនឯណា ល្អជាងនឹងទៀតអត់ទៅទេបើ cross សិតតែក្របពេជ្រនោះហ្នឹង ប៉ុន្តែហេតុអីបានជាលក់ដីនឹងឲ្យគេសុកចិត្តទៅរកជំនួយខាងក្រៅព្រោះតែអត់ដឹងថា នៅក្នុងដីនឹងមានក្របពេជ្រមានដបងចិត្តដែលពលត្រូវសេចក្តីសុខគឺជាចិត្តដែលស្វែងរកនៅវត្ថុដែលមានតម្លៃឃើញនៅក្នុងចិត្តរបស់យើងនឹងឯងចឹងបានជាចុងក្រោយព្រះអង្គថាតន់ ចិត្តតាំងតនតាំងសុខាវហੰគ្រប់គ្រងចិត្តបានទូនមានចិត្តបានដល់មកនៅសេចក្តីសុខចិត្តតាំងគុតតាំងសុខាវហੰគ្រប់គ្រងចិត្តបាននាំមកនៅសេចក្តីសុខមិនមែនគ្រប់គ្រងគេទេហ្មងទៀតអាមាវិលមកវិញថា ការគ្រប់គ្រងរបស់មួយ ដែលអាចធ្វើឲ្យយើងមានសេចក្តីសុខ វាទល់តែគ្រប់គ្រងចិត្តមិនមែនគ្រប់គ្រងគេតែយើងចិត្តតែច្រឡំមែនទេចឹងហើយមកឆ្លោះគ្នាពេញវត្តហ្នឹងការឆ្លោះគ្នាគឺព្រោះតែចង់គ្រប់គ្រងគេចិត្តតាំងតនតាំងសុខាវហੰថាមើល ដងទៀតចិត្តតាំងតនតាំងសុខាវហੰចិត្តតាំងតនតាំងសុខាវហੰហ្នឹងអាហ្នឹងអាចចាំទុកអ្នកចង់សរសេរទុកក៏បានចិត្តតាំងចស្រែកតជើងតស្រអំតនតាំងតួនួជើងតស្រអំហើយឃ្លាទៅសុខាវហੰសស្រអកខស្រអាវហស្រអំ ណាចិត្តតាំងតន់តាំងសុខាវហੰការទូនមានចិត្តតន់តាំងនឹងទូនមាននាំមកនៅសេចក្តីសុខបើមិនច្បាស់ព្រះអង្គថែមមកឃ្លាទៀតថាចិត្តតាំងគុតតាំងហ្នឹងចស្រអិតជើងតស្រអំដកឃ្លាគួស្រអុកតជើងតស្រអំ ហើយសុខាវហੰដូចគ្នាសស្រកខស្រអាវហស្រអំវហੰអានបល័យនឹងវហੰនឹងឯងប៉ុន្តែយើងអានវហੰហ្នឹងចិត្តតាំងតន់តាំងសុខាវហੰហ្នឹងប្រែថា ការទូនមានចិត្តនាំមកនៅសេចក្តីសុខចិត្តតាំងគុតតាំងសុខាវហੰការគ្រប់គ្រងចិត្តរមែងនាំមកនៅសេចក្តីសុខហ្នឹងហើយ ដល់ចុងបញ្ចប់គាថាព្រះអង្គថាយេចិត្តតាំងសញ្ញមេសន្តិអ្នកណាសម្រួមចិត្តបានណាយេយោស្រេ ចិត្តតាំងចស្រេតយើងតស្រអំសញ្ញមេសន្តិហ្នឹងសញោជើងញោមោស្រេសយើងសនោជើងតស្រេយេចិត្តតាំងសញ្ញមេសន្តិ អ្នកណាសង្រួមចិត្តបានមុខខន្តិមុខខន្តិមោស្រអោកជើងខនោះជើងតស្រែមុខខន្តិដកឃ្លាមេរពន្ធនីមោស្រអារោពួរនោះជើងធัวនោះស្រអាអ្នកណាសង្រួមចិត្តបានមុខខន្តិមេរពន្ធនីនឹងរួច អំពីអន្តៈរបស់មេនឹងរួចអំពីសំណាញ់ឬក៏អន្តៈរបស់មេចំណងក៏បានដែរពន្ធៈហ្នឹងជាងមេក្នុងទីនេះមេខាងក្នុងក៏ដោយមេខាងក្រៅក៏ដោយ តែដោយធំគឺមេខាងក្នុង គឺកិលេសសមេមេ5ហ្នឹងគ្រប់គ្រងឡើងបានណា ដឹងមេ5អីខ្លះខន្ធមេនឹងមួយទៅកិលេសមេអានឹងមួយទៅសង្ខារមេអានឹងក៏មួយទៅមច្ចុមេនឹងក៏មួយទៅហើយនឹងទេវបុត្រតមេយើងរាល់ថ្ងៃក៏មានមេ5ដែរតែមេទាំង5 មួយនៅខាងក្រៅអ្នកដតីដែលបៀតបៀនយើងហ្នឹងចាត់ទុកជាមាខាងក្រៅតែដល់ច្រើនទៀតគឺនៅខាងក្នុងតែយើងដែលឃើញវាជាវាជាមានៅខាងក្នុងហ្នឹងដែលឃើញតួជីវិតរាងកាយនេះជាមេហើយនៅអត់ទេដែលមកត្អូនប្រាប់អាត្មាភាកច្រើនហ្នឹងត្អូនតែរឿងមេខាងក្រៅ វាតាមជ្រែកខ្ញុំដល់ញាតិញោមបានជាកតិខ្លះទេខំនិយាយមកហ្នឹងបានខ្លះមេដែលត្រូវតតល់ដែលត្រូវកំចាត់ជាបន្តមិនមែនមេខាងក្រៅទេគឺមេខាងក្នុងនេះឯងដែលមានធំជាងគេនឹងគឺកិលេសសម្មារបស់យើងហ្នឹង នៅនឹងបរិញ្ញាញាតញោមឃើញសច្ចៈធัวតាមបាច់ទៅមើលណាទេគម្ពីរធัวពិតប្រកបគឺនៅក្នុងជីវិតរបស់របស់យើងនឹងនឹងឯកិលេសនឹងឯងទុក្ខសច្ចៈទុក្ខសច្ចៈប្រែថាសេចក្តីពិតគឺជាទុក្ខជាតិជាទុក្ខ ជរាចាស់ហ្នឹងស្រួលទេញាតិញោមស្រួលខ្លួនទេចាស់ហ្នឹងស្រួលខ្លួនទេអត់ស្រួលទេឃើញមេទេឃើញវាមកជ្រែកយើងទេពីមុនសុខភាពល្អឥឡូវវាធ្វើឲ្យយើងត្រុតត្រោមហ្នឹងហើយទោះបីមិនឈឺអីមិនមានមេរោគអីក៏វាទ្រាំដែរនោះហើយហើយដល់វាបន្ថែមមកមួយទៀតព្យាធិជំងឺ ញវាជ្រៀតជ្រែកយើងណាគិចរួចទេណូឥឡូវតាចាស់ក៏ចាស់ទៅចោសុំកុំឲ្យទៅឈឺមែនទេមែនទេសុំអញ្ចឹងមែនទេសុំបានទេអត់ប៉ុណ្ណោះសុំអញ្ចឹងឯងអាហើយឡើយទាំងឈឺប៉ុណ្ណឹងអាចទ្រាំបានកុំឲ្យតែស្លាប់ប៉ុនទ្រាំបានទេអត់បានទេ ធ្វើវាមកយកអស់លីងអត់មានអីទេញាតិខ្ញុំអត់មានអីទេមើលអស់ហើយអាថ្បល់ក៏ប្លង់ពីមុនហ្នឹងអស់ហើយអស់លីងប៉ិនដោយសារវាមកម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចធ្វើអត់ឲ្យយើងដឹងខ្លួនទេមកលើឧទាហរណ៍មួយទេហនញោមអញ្ចឹងណាឥឡូវបញ្ជូនម៉ានហើយ75ហើយ បើកាលអាយុ5 10វិញណាឧទាហរណ៍បើកាលពីអាយុ15ស្រាប់តែបរោះណាម្នាក់មកអែលស្ពាល់យើងមួយផ្លេតហើយស្រាប់តែคลายជាអាយុ75អញ្ចឹងខឹងទេខឹងទេឧទាហរណ៍ឧទាហរណ៍បងប្អូនគ្នាគិតទាំងអស់គ្នាថា កំពុងតែសបាយនឹងវ័យឆ្លោះមកកញ្ចក់ឡើងក៏ប្លង់ប្លង់ឡើយស្រាប់តែបរោះណាម្នាក់មកផ្ទះកាពៀសទៀតផាច់មុខយើងប្រែទៅអាយុ75អញ្ចឹងហ្មងណាមិនដែរអូបើប្តឹងបាននេះមិនដឹងប្តឹងអីខ្លះមែនទេទៀមទាយកអានឹងមកវិញឲ្យបានអានេះបើនិយាយពីបាត់បង់ហ្នឹងវាបាត់បង់ជាងទ្រព្យសម្បត្តិណាទាំងអស់មែនមែន ឧទាហរណ៍មើលអាត្មាសួរអ្នកណានៅមុខក្មេងតិចមើលនោះនោះនេះឧទាហរណ៍ឥឡូវបើគេឲ្យ50ម៉ឺនដុល្លារហើយគេសុំផ្ទះមកកភ្លៀងឲ្យខ្លាញ់មុខដូចយាយចឹងហ្មងឲ្យគេនេះហ្នឹងហើយហើយគេផ្ទះមកកភ្លៀងទៅឲ្យខ្លាញ់អាយុ80 អាហ្នឹងខ្មែរកាន់ឲ្យគិតទេឲ្យគិតទេគិតឃើញមិនគិតចឹងទៅ50ម៉ឺនឯខ្លាយជា90ហ៎ប៉ុន្តែដោយសារជរានេះវាមកវាអត់ស៊ីតបាក់វ័យយើងមកផ្លេតទេបានជាយើងចិត្តហៃហៃជាមួយវាទៅ មិនអីទេវាមកចោះមិនអីទេប៉ិនធាតពិតវ័យដែលមកនេះ សម្រាប់អ្នកមានសតិលោកអត់បដាច់បដោយលោករមែងឃើញដូចអាត្មាលើកឧទាហរណ៍ចឹងថាវ័យកំពុងតែក្មេងមិនដូចអាកិទះមកកំភ្លៀងខ្លាយុ8ចឹងណាហ្នឹងហើយ ឬក៏លោកពិចារណាពីសេចក្តីស្លាប់សម្រាប់អ្នកដែលមានសតិស្មារតីមែនទែនលោកមិនដែលគិតថាលោករស់ដល់ថ្ងៃស្អែកទេប៉ុន្តែយើង គិតមិនដល់យើងថានរណាដែលពិចារណាសេចក្តីស្លាប់ធ្វើឲ្យទន់ខ្សោយមែនទេការពិចារណាឃើញភាពមិនទៀងរបស់ជីវិតនេះធ្វើឲ្យមនុស្សក្រវានកតាំងក្នុងការងារទៅវិញញញឹមគិតតែប៉ុណ្ណេះដឹងហ៎ បើនិយាយពីអ្នករៀនសូត្រវិញឬក៏ការងារណាវិញបើយើង គិត ថាការងារនឹងនៅយូរយើងប្រហែសមែនទេឥឡូវរៀបចំឧទាហរណ៍យើងរៀបចំអីវ៉ាន់ធ្វើដំណើរទៅស្រុកខ្មែរចុះទីហោថាសប្តាហ៍ក្រោយនឹងចេញដំណើរការងារខ្លះយើងអត់តន់ធ្វើថានៅយូរដែរណាការងារខ្លះយើងអត់ធ្វើយើងអត់រៀបឯអីវ៉ាន់ឯងយើងអត់រៀបឯនៅយូរដែរតា អញ្ចឹងយើងប្រហែសប្រហែសចុះបើយើងគិតថាហេការងារខ្លះបើមិនរៀបឲ្យហើយទេខ្លាចវាបញ្ញាពេករៀបអត់ហើយអាហ្នឹងយើងឃើញតម្លៃពេលវេលាប៉ុន្តែបើប្រមាទតែបន្តិចនៅយូរដែរមិនអីទេដូចមនុស្សដែលមិនពិចារណាភាពមិនទៀងរបស់ជីវិតចឹងតែងតែប្រហែសនៅក្មេងដែរមិនអីទេ យ៉ាងហោចក៏90ដែរមែនទេដូចញោមចិត្តម៉ាត់75មែនឥឡូវហ្នឹងមែនទេជាគិតតែយ៉ាងហោចក៏90ដែរមែនទេដល់គិត90ដូចតិចពេកហ៎ណែបើនៅក្មេងៗនិយាយពីកៅនៅឆ្ងាយណាដល់ញោម75ហើយនិយាយកៅដូចបន្តិចទៀតណាញោមម្នាក់នោះគាត់ចូលប៉ុនគេឲ្យពួរគាត់អាយុ100គាត់ដកលុយវិញណា ព្រោះកត់99ហើយមិនបញ្យល់អីច្រើនទេញាតិញោមគ្រាន់តែសរុបមកវិញថាអាត្មាលើកពីមានវិធានបត់ច្រើនបន្តិចមិញប៉ុន្តែដែលមានហេតុដោយសារគេផ្ញើវីដេអូឲ្យមើលអាត្មាសង្វេគអាត្មាសង្វេគឃើញឆ្លុះគ្នាពេញរវត្តអញ្ចឹងណាអាត្មាឃើញអ្នកទាំងអស់គ្នានឹងចេះតែចង់រៀបចំគេ អត់ព្រមរៀបចំខ្លួនឯងបើសិនបើសេចក្តីសុខវាកើតព្រោះរៀបចំគេឲ្យបាន សិន បានបាន សុខព្រះអង្គមិនត្រាស់គាថាមិញហ្នឹងឯងតែព្រះអង្គត្រាស់ថាម៉េចមិញចិត្តតាំងតន់តាំងសុខាវហੰណាការទួនមានចិត្តបាននាំមកនៅសេចក្តីសុខចិត្តតាំងគុតតាំង សុខាវហៈការគ្រប់គ្រងចិត្តបាននាំមកនៅសេចក្តីសុខចិត្តអ្នកណាចិត្តអ្នកណាចិត្តខ្លួនឯងយេចិត្តតាំងសញ្ញមេសន្តិណណាសម្រួមចិត្តនឹងបានសូម ទង់ជ័យឈរពន់រាំងសីដែលមានរាំងស្មីភ្លឺស្រស់ល្អខៀវលឿងក្រហមព្រមទាំងពណ៌ស ហងស្បាតនឹងពោដកភ្លឺផ្លេកប្រទេសតូចធំ បានស្ម័គ្រស្មាគមជំនុំគ្នាច្រើនអណែក ំយករាំងស្មីព្រះពុទ្ធគូត្រេកប្រសើរពុនពេក្រៃកនឡធ្វើជាសញ្ញា ទងជ័យសាសនា នៃព្រះសម្ពុទ្ធធំចំបងយោយើងរាល់គ្នាយកចិត្តចាំចងនឹកដល់ព្រះអង្គជាអម្ចាស់ ទោះជាតិផ្សេងគ្នាក៏ត្រូវដឹងថាសត្វសឹងតែជាពុនធសាសត្រូវមានសាមគ្គីទាំងក្មេងទាំងចាស់ប្រឹងប្រែងអើយណាស់ គ្រប់គ្រប់គ្នា សូមសាសនាពុទ្ធកុំកើងខ្ពស់ផុតរុងរឿងវិសុទ្ធថ្លៃថ្លា ហើយមានជ័យជោគសាយពេញលោកា ដោយជន់ជ្រៀងថ្លារាប់ច្រើនលៀនមានចិត្តស្នេហាគោរពបូជាចំពោះព្រះធម៌ដ៏កល្យាណ ទាំងមនុស្សទេវតាស្នេហាគ្រប់ប្រានប្រាថ្នាចង់បានសេចក្តីសុខយើងខែមរៈជាតិ នាំគ្នាក្មៃគ្មៀតកាន់ធัวនឹងបានផុតទុករួបរួមសាមគ្គីពីនេះទៅមុខទៅនឹងបានសុខសេមសានត្រាន ព្រមព្រៀងប្រព្រឹត្តតាមធម៌សច្ចរិតឈ្មោះទៅកាន់ថានិព្វានជាទីផុតទុកបានសុខសែមសាន ជាតិយើងនឹងបានសោយសុខាក្រុមយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធចិនស្រីទ្រង់មានឈរពនរាំងសី គឺព្រះរាំងស្មីទាំង6ពសាយចេញ ពីព្រះកាយទ្រង់រុងរឿងរិទ្ធីរុងប្រសើរបវរជ្វាលឆ្វាត់កាយឆាឆាយល្អ ទាំង5មួយពោស្រស់ល្អសោភាកំណើតនៃព្រះរាំងស្មីកើតដោយបារមី នៃព្រះភង្គវីធ្វើទានឥតមានរួញរា កាលដែលនៅជាព្រះពោធិសត្វ រាំងស្មីពណ៌ខៀវនោះណា កាលស្គៀលនេត្រាទ្រង់ដោយចិត្តកាត់ធ្វើទៀនដល់អិនព្រាមបាត់កាលនៅជាសត្វនាមស្រីភីរៀងរាំងស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អាសាច់ផែធ្វើមាសបិទពុតទ្រូភ្លឺអោភៀងព្រះអិនជាងមាសទ្រង់វ័យបណ្ឌិតរាំងស្មីក្រហមនោះណាកាលដែលមេដាពោះខំស្លាប់ពិត បោទុំស៊ូបដូជីវិតកាត់បេះដូងបិទធ្វើឆ្នាំមីដារាំងស្មីពោសសុតសាទកាលដែលព្រះបាទវេស្សន្តរក្សត្រាឲ្យដំរីសសោភី ដល់ព្រាមប្រាថ្នាយកពោធីញៀនរាំងស្មីពដូចជើងហងកាលមេដាទ្រង់យៈចាប់យកបានវិញជាធោអាសាច់ប្រានឲ្យយ៉ាងសាមានស៊ីបដូជីវិត រាំងស្មីពោះភ្លេកពុនរាយ កាលជាទុនសាយឈ្មោះសោមបណ្ឌិតអោយទៀនសាច់ឈាមជីវិតដល់អិនព្រាមពិតថាអត់អាហារាំងស្មីខៀវលឿងក្រហម សហង្សស្បាតព្រមភ្លឺភ្លេចអង្ចាត្រូវជា6ប្រការទាំងចាស់ក៏មកចងចាំទុកអើជាបឋមសូនមាសការគុណកៅទាំងបីដោយសេចក្តីគោរពជ្រះថ្លានៅពងពោះនិងសូនមាសការព្រះធេរៈទាំងឡាយ គោរពរាប់អានអ្នកដែលមានអាយុគ្រប់ព្រះអង្គចម្រើនពររាប់អានអ្នកដែលកំពុងតែស្ដាប់នេះគ្រប់មជ្ឈដ្ឋានក៏ដូចជាអ្នកស្ដាប់តទៅថ្ងៃខាងមុខថ្ងៃនេះគឺថ្ងៃអាទិត្យបាទលើខ្សោយហ៎ ទី26ខែមេសាឆ្នាំ2020ជាដាច់ខែ4ទៀតហើយបាទតាមដែលស្ដាប់សំឡេងម្សិលមិញអាត្មាទៅខ្សឹបប្រាប់ញោមដែលគាត់និយាយទូរស័ព្ទនោះនិយាយ4 5ម៉ែត្រពីនោះអាត្មានិយាយតិចតិចនៅតែលឺចូលមកទៀតមីក្រូហ្នឹងហ្នឹងហើយម្សិលមិញខ្ញុំកណាអាត្មាបាន ដាក់ប្រធានបទមួយថាសាលាលោក6ហើយឲ្យយើងរៀនធ្វើតេស្តខ្លួនឯងសាកមើលតើធ្លាក់ច្រើនឬជាប់ច្រើនហើយសាលមិញក៏ឃើញថា អ្នកស្ដាប់យើងបានយល់ពីដំណើរដែលអាត្មានិយាយពិនិត្យទៅឃើញថាធ្លាក់ច្រើន អាហ្នឹងច្បាស់ប្រកបដែរបើយើង មិនឃើញពី ចំណុចខ្សោយរបស់យើង ទេយើងមិនអាច ចម្រើនកុសលចម្រើនសតិបញ្ញានឹងឲ្យបានល្អជាងមុនទេពីព្រោះចេះតែគិតថា គ្រប់ហើយគ្រប់ហើយល្មមហើយរឿងដែលចាំបាច់នោះត្រូវអ្នកដតីនោះទេមិនរឿងខ្ញុំទេខ្ញុំនឹងប៉ុណ្ណឹងបានហើយអឺចេះតែគិតថាខ្លួនឯងនឹងប៉ុណ្ណឹងបានហើយព្រោះជាទូទៅមនុស្សដែលចូលចិត្តបោបាច់រឿងអ្នកដតីច្រើនហ្នឹង លើកទោសអ្នកដតីហ្នឹងគឺមនុស្សហ្នឹងឃើញតែខ្លួនឯងហ្នឹងល្អគ្រប់10ហើយតែតែគិតថាខ្លួនឯងល្អគ្រប់ហើយអត់អាចរីកចម្រើនអីជាងហ្នឹងទេតែប៉ុណ្្នឹងតែប៉ុណ្្នឹងដូចដូចតែយើងរៀនអញ្ចឹងយើងរៀនបើយើងគិតថាយើងចេះហើយតែតែសន្មតតែខ្លួនឯងចេះហើយមានតែយើងឈប់រៀនព្រោះយើងគិតថាយើងចេះហើយ ប៉ុន្តែបើសិនជាយើងដឹងថាយើងនៅល្ងងយើងដឹងថាយើងនៅខ្វះខាតយើងប្រកាសជាយើងអឺរៀនសូត្របន្តទៀតចឹងគ្រាន់តែរំលឹកអឺសារឡើងវិញបន្តិចពីប្រធានបទម្សិលមិញ នឹងឲ្យយើងរៀនធ្វើតេស្តខ្លួនឯងតាមទ្វា6នឹងឯងហើយវគ្គដំបូងដែលអាត្មាលើកមកហ្នឹងទាំងអស់គ្នាឃើញថាធ្លាក់ធ្លាក់ទាំងអស់តែគ្នាហ្នឹងអាធ្លាក់ប៉ុន្តែអាត្មាលើកមួយសារទៀតទៅក៏ឃើញថាអើពិន្ទុល្អច្រើនដែរបើកាលណាយើង មានស្មារតីរលឹកដឹងថាវាធ្លាក់គឺត្រង់ដឹងតែធ្លាក់នឹងតែមកអាធ្លាក់ឲ្យមិនដឹងធ្លាក់នឹងគ្រោះថ្នាក់តែបើធ្លាក់ដឹងធ្លាក់អានឹងចម្រើនឡើងវិញណាដូចផ្លូវដែលយើងដើរអញ្ចឹងទោះបីវាត្រូវមានកលុកមានអីក៏ពិតមែនប៉ុន្តែបើដឹងថានឹងជាកលុកណាយើងតែងប្រយ័ត្នថ្ងៃក្រោយជិះកង់មកដល់ទៅនឹងដឹងអ តនឹងតាក៏លុកតែបើសិនទៅទាំងមិនដឹងគឺគ្រោះថ្នាក់ធំហ្មងនឹងចឹងចឹងថ្ងៃនឹងចូលប្រធានបទថ្មីប៉ុន្តែវិធីចម្រើននៅតែតាមទ្វា6នឹងដដែលហ្នឹងនៅតែតាមទ្វា6នឹងដដែលឥឡូវយើងទៅមើលពុទ្ធវចនៈទាំងអស់គ្នា ថ្មបានបង្ហោះមុននឹងប្រហែលជាជាង10នាទី ថ្មដាក់ប្រធានបទនឹងដាក់ឋានបុលចិត្តឬប្រាប់ថាបន្តិចទៀតនឹងពន្យល់ហើយថ្មយកគាថានឹងមកឥឡូវយើងមើលគាថាទាំងអស់គ្នាអឺ គាថាហ្នឹងនៅ ក្នុងកណាដែលសិក្សាអឺមេរៀនធម្មបទដឹងហើយនៅក្នុងភាគ1ធម្មបទភាគ1ធម្មបតតកថាភាគ1គាថានឹងអ្នករៀនពុទ្ធិកៈនឹងច្រើនតែចាំព្រោះវានៅភាគដំបូង ហ្នឹងឥឡូវយើងអាចស្ដាប់ហ្នឹងយើងមិនខាតទេយើងចេះអានភាសាអានយូរទៅចេះហើយមិនបាច់ទៅរៀនសាលាបាលីក៏ចេះដែរឲ្យតែធ្លាប់អានញឹកញឹកញយញយចំណាំភាសាបាលីហ្នឹងគាថានៅក្នុងរឿងហ្នឹងមាន2គាថាភ្ជាប់គ្នាបន្តែលើកម្ដងមួយអឺ ទី1ថាយថាអគិរੰទុច្ឆណੰវុទ្ធ័យសមតិវិជ្ជតិអេវੰអភិវិតੰចិត្តੰរាគោសមតិវិជ្ជតិផ្ទះដែលប្រក់ខ្ជីខ្ជាហើយណាផ្ទះផ្ទះនៅហ្នឹងគេហថាណាដែលប្រក់ខ្ជីខ្ជាហើយ ប្រក់ធាខ្ជាហ្នឹងប្រក់វាមិនយកចិត្តទុកដាក់ប្រក់មិនចិត្តអីចឹងទៅដំណក់ទឹកភ្លៀងរមែងលិចរហូតយ៉ាងណាមិញចិត្តដែលបុគ្គលមិនបានអប់រំទុកហើយរាគៈរមែងចាក់ដោតយ៉ាងនោះឯងណានឹងគេថាទី1បាទហើយដល់ទៅ គាថាទី2ស្តៀងគ្នានឹងដែរយថាអគិរੰសុចសុឆានាំងណាសុឆានាំងខុសមិញមិញទុច្ឆានាំងឥឡូវសុឆានាំងវុទ្ធិអ្នកសមតិវិជតិនឹងថែមនោមួយអេវੰសុភាវិតੰ ខុសគ្នាបន្តិចចិត្តតាំងរាគោអ្នក សមតិវិជតិផ្ទះដែលប្រក់ល្អហើយ ដំណក់ទឹកភ្លៀងរមែងមិនលិចរហូតយ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបានយ៉ាងនោះឯងបាទឥឡូវនេះអាត្មាមិនតន់ពន្យល់លំអិត នៅក្នុងគាថាហ្នឹងទេអឺលើកបបហេតដែលព្រះអង្គទ្រង់សំដែងនៅគាថាហ្នឹងសិនរឿងហ្នឹងអាត្មាគិតថាអឺកណាដែលរៀនពុទ្ធិកៈសឹងតែ គ្រប់អង្គបានដឹងបានចេះហើយធ្លាប់ទេសទៀតផងហ្នឹងហើយប៉ុន្តែបើយើងបានស្ដាប់ទៀតទៅយើងកាន់តែច្បាស់ជាអានិសង្ឃនេះណាកុំគិតថាអូតដែលអញ្ចឹងមិនចង់ស្ដាប់ទេខាតពេលទៅដឹងចេះថាគេថានឹងអ្នកដែលមានបញ្ញាស្ដាប់ទៅគេអាចរួចផុតទុកណា អញ្ចឹងបើយើង ចេះក៏ដោយចាំក៏ដោយ យើងស្ដាប់ហើយនៅតែកើតទុកដដែលមានន័យថាយើង កម្រិត បញ្ញារបស់យើងហ្នឹងវាអត់តន់ស្មើតម្លៃនៃគាថាហ្នឹងឯងយើងត្រូវចម្រើន ការយល់ហ្នឹងបន្ថែមទៀតអឺ ណាអឺតំណែលរឿងហ្នឹងកាលនោះព្រះអង្គទ្រង់គង់នៅក្នុងវត្តវេលវ័នវត្តវេលវ័នដឹងតែកាលណាចំណាំ ផងទៅតែវត្តលេលវ័នក្រុងរាជក្រឹសបវត្តជាតពុនក្រុងសាវត្ថីឃើញណាវត្តពីរហ្នឹងល្បីវេលវ័នហ្នឹងក្រុងរាជក្រឹស ជាឧស្សាហ៍របស់ប្របាទពឹមពិសាបើវត្តជាតពុននៅនឹងក្រុងសាវត្ថីអនាថបណ្ឌិកៈជាអ្នកកសាងហើយប្រពរឿងចដូនមួយព្រះអង្គគឺនុននុនណានុននឹងជាកូនរបស់ព្រះនាង ពជាបតិកោតមីពជាបតិកោតមី គឺជាប្អូនស្រីបង្កើតរបស់ព្រះនាងសរិមហាមាយា ដែលជាព្រះមេដារបស់ព្រះអង្គរបស់ព្រះសិទ្ធត្ថសមណៈគោដំយើងហ្នឹងហើយក្រោយពេលដែលព្រះមេដាសោយវិលាល័យទៅអឺ ព្រះបរមគ្រូហ្នឹងកាលហ្នឹងព្រះអង្គនៅជាសិទ្ធត្ថហ្នឹងអឺពនាងពជាបតិកោតមីហ្នឹងជាអ្នកផ្ដល់នៅទឹកខ្សីក្នុងក្នុងគម្ពីរដីកាអីយើងឃើញពាក្យតែទឹកខ្សីទឹកខ្សីគឺទឹកដោះពនាងបំបៅដោយព្រះអង្គឯងរីឯនុននុននុនតថេនុនតកុមារនុនរាជកុមារនេះ ជាកូនពនាងផ្ទាល់ពនាងអត់បានបំបៅដោយផ្ទាល់ទេឲ្យទៅមេដោះជាអ្នកបំបៅវិញហើយនៅរឿងហ្នឹងចឹងដោយសេចក្តីគោរពបណ្ដាំរបស់អឺម្ចាស់បងនោះគឺពនាងសរិមហាមយាថាកូននឹងយើងទុកចិត្តទៅលើម្ចាស់ប្អូនហើយកុំបណ្ដោយ មាននំមាននាងអីមើលសូមប្អូនមើលដោយដៃខ្លួនឯងចឹងណា បណ្ដាំហ្នឹងដែលនាងពនាងពជាបតិកោតមីយកព្រះអង្គមកមើលដោយខ្លួនឯងបំបើដោះដោយខ្លួនឯងរីឲ្យកូនខ្លួនឯងផ្ទាល់ឲ្យមេដោះអ្នកមើលទៅវិញចឹងបើនិយាយទៅបើនិយាយតាមពោះម្ដាយហៅថាបងប្អូនជីដូនមួយក៏ប៉ុន្តែបើ មែនតែនទៅបើបៃតាបៃតាពុកមួយចឹងនៅពេលក្រោយមកនេះដល់ពេលនិយាយកាត់កាត់ទៅដល់ពេលនុននឹងរៀបការរៀបអភិសេកជាមួយនារីម្នាក់ដ៏ស្រស់ស្អាត ដែលគេល្បីនាមថា ជាអ្នកបតៈកល្យាន ជនបទជាអ្នកបតៈហ្នឹងគឺជនបទហ្នឹងឯងជនបទហ្នឹងមិនមែនថាអូអ្នកស្រុកស្រែចំការ ក្រីក្រអីទេមានន័យថាមកជនបទជុំវិញទូទៅហ្នឹងនាងល្អជាងគេ បានហៅថាជាអ្នកបតៈកល្យាណីហ្នឹង មានន័យថាស្រីលំអជនបទហ្នឹងល្អលើគេស្អាតចំនួនជ្រើសរើសជាដៃគូហ្នឹង ថ្ងៃដែលរៀបមង្គលការនឹងឯងព្រះបរមគ្រូព្រះអង្គទ្រង់និមន្តទៅញាតនិមន្តទៅនោះចូលរួមទៅឆាន់ហើយដល់ពេលឆាន់ហើយទៅជាធម្មតាព្រះអង្គត្រូវយកបាតមកដោយខ្លួនឯងប៉ុន្តែលើកហ្នឹងព្រះអង្គអត់យកបាតមកខ្លួនឯងទេ ទទួលចង្ហាន់ជាស្រ័យមិនមែនឆាន់នោះហ្នឹងឯងប៉ុន្តែទទួលចង្ហាន់ដែររឿងនឹងខានមើលយូរហើយខុសត្រូវបន្តិចតួចអីកន្លែងណាជាស្រ័យផងបណ្ដឹងថាព្រះអង្គមិនមិនមិនយកបាតមកដោយខ្លួនឯងទេនុនឃើញព្រះអង្គមិនយកបាតទៅអញ្ចឹងក៏កាន់បាតហ្នឹងទៅឲ្យព្រះអង្គគិតថាព្រះអង្គទោះតែដល់ក្បែរចដៅចុះហ្នឹងព្រះអង្គយកហើយតាមមើល ដល់ហ្នឹងក៏ព្រះអង្គមិនយកគិតទៀតគិតដើរពីក្រោយព្រះអង្គជាគិតហ្នឹងប្រហែលជាចុះផុតចដើទៅព្រះអង្គយកចុះផុតទៅទៀតព្រះអង្គមិនយកព្រះអង្គនិមន្តធ្វើមិនដឹងមួយមួយត្រឡប់មកវិញមកញឹមញឹមញឹមញឹមអញ្ចឹងណាអត់ងាកក្រោយទេពុទ្ធមិនងាយងាកក្រោយហើយគិតថឹងទៅដល់ទីលានខាងមុខហ្នឹងព្រះអង្គទទួលហើយតាមមើលព្រះអង្គអត់ទទួលទៀត អត់ទទួលបានពេលរៀបការនុនហ្នឹងចិត្តតែដើរតាមព្រះអង្គចឹងទៅផុតទីលានហ្នឹងព្រះអង្គទទួលហើយមើលទៅអត់ទទួលទៀតជាគិតម្ដងតិចម្ដងតិចរីឯអ្នកបំរើហ្នឹងឃើញអាយបុតគេហៅអាយបុតណាគឺអាហៅដោយសេចក្តីគោរពព្រះអាយបុតហ្នឹងគឺថាដូចបើយើងក្នុងរឿងឥឡូវហៅលោកប្រុសណាឬក៏ព្រះអង្គម្ចាស់អីចឹង អឺរត់ទៅប្រាប់នាងដែលដៃគូអនាគតនោះថាពនាងម្ចាស់អឺអាយបុត្រទៅតាមអឺព្រះសមណៈគោដំហើយ មិនដឹងថាមានរឿងអីទេនាងនោះឃើញអញ្ចឹងនោះក៏ស្លុតចិត្តខ្លាចនន់ទៅចោលក៏រត់ទៅលើប្រាសាទនឹងរំសាយសក់ជ្រងសក់គេកំពុងតែងខ្លួននោះ ទៅទឹកសក់នឹងគេលាបឲ្យវាសើមសើមអីចឹងទៅ ដើម្បីបួងអាជាភ្នួងអីឲ្យស្អាតចឹងមិនតាន់នឹងស្ងួតផងក៏រត់ទៅទាំងសើមសក់នោះស្រែកស្រែកសំលេងយ៉ាងពិរោះថាតបដង្ខោតបដង្ខោអយពតអាកិច្ឆយាសេបល័យថាចឹង Mm-hmm. បពិតអាយបុត្រដ៏ចម្រើនសូមបងបញ្ញាប់ត្រឡប់មកវិញនឹងពាក្យហ្នឹងគេនិយាយប្រុសគេមិនមែននិយាយខ្សោះខ្សោះដូចថ្មអញ្ចឹងទេពាក្យនារីគេនិយាយហ៎ហើយបើនារីធម្មតានិយាយវាមិនសូវតិចង្វាក់បេះដូងបរោះប្រមាណទេប៉ុន្តែនារីដែលខ្លួនស្រឡាញ់និយាយវាខ្លាំងណាអញ្ចឹងបានក្នុងគម្ពីរអត្តកថាហ្នឹងថាពាក្យ របស់នាងហ្នឹងគឺថាដូចជាស្អីមកខ្លះបេះដូងនុនហ្នឹងឲ្យស្ទះទៅហើមម្ដងម្ដងអញ្ចឹងប៉ុន្តែដោយសេចក្តីគោរពព្រះម្ចាស់បងហ្នឹង គឺព្រះសម្មាសម្ពុទ្ធហ្នឹងអត់ហ៊ានហៅអត់ហ៊ានថៃទាំងអស់ចិត្តដើរតាមអញ្ចឹងទៅដើររហូតទៅដល់វត្តទៅដល់វត្តព្រះអង្គទ្រង់គង់ទៅក៏យកបាតទៅប្រគេនព្រះអង្គសួរសួរថា សួរថាម៉េចសួរថានន់បួសទេឯនោះវាវាមិនដែលហ៊ានមើលព្រះអង្គចំមុខម្ដងទេតែខ្លាចផងវាភ្លាត់មាត់ណានន់បួសទេបួសថាបួសមួយម៉ាត់ហ្នឹងថានឹងថាច្រឡំមាត់ផងទេថាបួសហើយមិនហ៊ានកែវិញទៅទៀតក៏បួសទៅកែមិនតន់ចប់ផងឯណារឿងហ្នឹងដែលព្រះ ពុទ្ធបិតាមានប្រតិមិនសบายកាលហ្នឹងនៅជាពុទ្ធជននៅឡើយណាអឺកុំកុំបែករឿងអីបួសទៅក៏ប៉ុន្តែបួសហ្នឹងមិនមែនបួសដោយសេចក្តីជ្រះថ្លាទេបួសហ្នឹងដោយក្រន់តែខ្លាចអំណាចព្រះអង្គអញ្ចឹងណា បួសដោយមិនជ្រះថ្លាមានបានប្រព្រឹត្តធម៌វិន័យអីមួយថ្ងៃមួយថ្ងៃនឹងនឹកឃើញតែពាក្យនាងនឹងនាងមិនដឹងម៉េចទេអត់អញនឹងគលការមិនតន់ចប់ផងហើយមកចោលនាងអីចេះចេះចេះចេះចិត្តតែគិតនឹងព្រួយបារម្ភហ្នឹងតែព្រួយបារម្ភហើយចេះតែនឹកចង់តែសឹកទៅវិញស្លៀកជីវរស្លៀកអីហ្នឹងក៏ស្លៀកអត់ល្អដែរ តេនតែងតេនតែងធ្វើម៉េចឲ្យតែព្រះអង្គដេញឲ្យសឹកសុំសឹកវាមិនហ៊ានណាដល់ចឹងទៅភិក្ខុទាំងឡាយក៏និយាយតតគ្នានុននេះបានមកបួសឲ្យគ្មានប្រព្រឹត្តគ្មានស្អីធัวក៏មិនរៀនស្អីក៏មិនរៀនថ្ងៃមួយថ្ងៃហ្នឹងគ្មានធ្វើអីទេធัวក៏មិនរៀនស្អីក៏មិនធ្វើដែរនិយាយពីស្លៀកពាក់វិញអាញ៉េអាញ៉ៃពេញណាពេញណីចុះមនុស្សមានចង់បួសឯណា នឹកតែគេហ្នឹងអឺតែចឹងរេការដល់ព្រះអង្គទៅបានព្រះសម្មាសម្ពុទ្ធនាំនុនដើរកំសាន្តណាមកទៅដើរលេងមួយតថាគតទៅទស្សនកិច្ចជាមួយតថាគតទៅទៅព្រះអង្គមិនដើរនៅទាំងឋានមនុស្សព្រះអង្គនាំទៅឋានទេវតា គាត់នឹងគាត់ជាប់នឹងរូបអញ្ចឹងព្រះអង្គមើលមនុស្សណាជាប់អីព្រះអង្គប្រោសតាមរយៈអញ្ចឹងគេថាបលាមុតយកបលាជុះចឹងទៅនឹងតាមផ្លូវព្រះអង្គនិមិត្តឲ្យឃើញមេស្វាកញ្ចាស់មួយដែលនៅលើគល់ដង្គត់ដែលភ្លើងឆេះហ្នឹងហើយរោមហ្នឹងក៏ជ្រុះអស់លកឹងស៊ីអង្គែស៊ី ព្រះអង្គសួរនន់ថានន់ស្អីនោះមេស្វាចាស់អញ្ចឹងហើយស្វាហ្នឹងមិនដែរវាសុខភាពមិនទៅកេស៊ីអស់ហើយមិនដឹងពុតបំណងថាសួរធ្វើអីទេប៉ុន្តែសួរហើយក៏ចាំចឹងដែរផុតពីហ្នឹងក៏ទៅដល់តាវតឹង ឃើញស្រីអប្សរប្រមាណ500មកទទួលថ្វាយគុំ សាទរព្រះអង្គមកឃើញនួនមើលឡើងផ្លឹកមកស្អាតនោះស្អាតពេកហើយនិយាយថាបើបាតជើងវិញឡើងក្រហមដូចជើងព្រាបអញ្ចឹងណាស្អាតនឹងស្អាតមិនប៉ុន្តែលោកពរនេះក្នុងគម្ពីរថាស្អាតមនុស្សយើងមិនដែលឃើញដល់ពេលនន់ឃើញទៅថាបញ្ជប់តមាត់មើលអត់ដាក់ភ្នែកនន់មិនភ្នែកអត់បិទសោះ អូស្អាតណាស់ព្រះអង្គស្អាតស្អាតអីមកស្អាតនេះនេះទៀតហើយចុះក្រែងឯងមួយថ្ងៃមួយថ្ងៃលូរតំនឹកតានាងចលជនបតកល្យាណីរបស់ឯងហ្នឹងហ៎អូយកុំនិយាយនិយាយនាងនោះមិនបានស្មើស្វាតាមផ្លូវមិញនេះគឺចិត្តទេកាលដែលមួយហ្នឹងគឺត្រូវស្មោះស្ម័គ្រយើងយកអាពាក្យស្មោះស្ម័គ្រតាមពិតកិលេសទេហើយយើងយកពាក្យស្មោះយកមកដាក់ ឥឡូវនេះដល់តែឃើញនាង អប្សរនឹងវាស្អាតស្អាតចឹងទៅព្រះអង្គសួរថាមកស្អាតអីទៀតហើយកាយមួយថ្ងៃមួយថ្ងៃនាងទៅនឹកទៅនាងជនបទកល្យាណីអីមិននឹកពូនាងហ្នឹងគេដាក់ឈ្មោះថាជនបទកល្យាណីមានន័យថាមកជនបទហ្នឹងមកស្រុកហ្នឹងគឺថា អត់មាននរណាស្អាតជាងនាងទេហ្នឹងមានសំណួរសួរថាចុះគេព្រះអង្គបំបែកគេពេល កំពងការនឹងបាបទេណានឹងដល់យើងសិក្សាពីបាបហើយបុណ្យនឹងឲ្យច្បាស់ទៀតអង្គមានបែកណាដូចដូចថ្មនិយាយមិញហ្នឹងព្រះអង្គមានមានបខំគេឲ្យបែកណាមែនណារឿងមកមិញហ្នឹងដូចជាមិនតាន់មានកន្លែងណាថាព្រះអង្គបំបែកទេព្រះអង្គសួរសោះហ្នឹងមិនថាមកនន់ទៅបួសមួយទៅថាគាត់ក៏អត់ ពិនិត្យឲ្យច្បាស់មើលឲ្យតន់ស្ដាប់ឲ្យតន់ស្ដាប់ឲ្យជាក់ចំញាក់អញ្ចោមប្រយ័ត្នយើងថាអូព្រះអង្គក៏មិនបែកគេដែរណូខុសគ្នាណាព្រះអង្គសួរហើយព្រះអង្គដោយការសង្គ្រោះស្ដាប់ឲ្យតន់តែមិនតន់ទេ យើងចាប់យកនៃខុសយកទៅបោកប្រាស់គេយកទៅកុហកទៅបោកគេបំបែកគេអីដោយអាចិតអាក្រក់របស់យើងហ្នឹងអាហ្នឹងកុំលេងកុំលេងណា មើលប្រតិយរបស់ព្រះអង្គឲ្យច្បាស់ហ្នឹងហើយអញ្ចឹងទី1ព្រះអង្គអត់មានបខំទេហើយព្រះអង្គឃើញទៀតថានុនបើនៅនុននងជាប់ជាពាក់ហ្នឹងមួយជីវិតហ្នឹងរស់សច្ចធម៌អត់ឃើញទេតែបើនុនបួសព្រះអង្គទ្រង់ជ្រាបថានុនប្រកាសជាធ្វើនៅទីបំផុតទុកណាហ្នឹងហើយប្រកាសជារួចផុតទុកហើយព្រោះមានផ្លូវ ចឹងទីមួយព្រះអង្គកាន់សួរនុនបួសទេសួរតាកាន់សួរទេគេណាជាជាវិធីសាស្ត្រមិនមែននុនមកបួសមួយតថាគតមកអាបបួលក៏អត់ដែរសួរដូច្នេះសួរបួសឬទេហ្នឹងគឺជា yes no question បើយើងនិយាយថាយើងអាចមានសិទ្ធឆ្លើយថា yes ឬក៏ no បើយើងថាអត់ទេទៅវិញទៅតែព្រះអង្គសួរថាបួសទេបួសយើងអ្នកថាបួសខ្លួនឯងហ្នឹងឃើញទេ អត់មានព្រះអង្គបខំទេអត់មានបខំទេហ្នឹងហើយចឹងបំបែកវាទល់តែបង្ខំមែនទេតែនេះអត់បង្ខំទេសួរបួសទេបួសបើមិនបួសទៅវិញទៅហ្នឹងសួរតាហ្នឹងហ្នឹងហើយសួរតាអញ្ចឹងសំណួរមិនមែន ជាការបង្ខិតបង្ខំជា សំណួរគឺមានសិទ្ធអឺឆ្លើយទេឬក៏ព្រមហ្នឹងអញ្ចឹងទីមើលអត់មានឃើញបង្ខំឲ្យបែកអត់ទេហើយរបៀបដែលព្រះអង្គនាំទៅមើលស្រីអប្សរហ្នឹងធៀបពិតក៏ព្រះអង្គមិនមែនចង់ឲ្យទៅជាប់មួយស្រីអប្សរនោះដែរគឺចង់ឲ្យនុនហ្នឹងឃើញថាចិត្តហ្នឹងវាល្មិច ច្រឡំថាខ្លួនឯងអ្នកស្មោះទេណាអង្ការនៅឋានមនុស្សហ្នឹងមួយថ្ងៃមួយថ្ងៃហ្នឹងគួយនឹកតែគេតិចទេចង់ទៅសឹកអីគិតថាខ្លួនឯងអ្នកស្មោះឥឡូវស្មោះស្មោះទៅថាគាត់ពិសោធន៍មកស្មោះអត់ដឹងឥឡូវឃើញណានាំទៅឃើញស្រីអប្សរមុននឹងឃើញឲ្យឃើញស្រីអប្សរឲ្យឃើញមេស្វាសិនដល់ពេលសួរថាម៉េចមកស្អាតអីនេះទៀតហើយ ជនបទកល្យាណីឯងហ្នឹងតែឯងថានឹកទាំងយប់ទាំងថ្ងៃហ្នឹងល្មិចទៅអើយកុំនិយាយព្រះអង្គនាងនោះមិនបានប្រហែលមេស្វាតាមផ្លូវមិញផងបើប្រៀបណាឃើញទេឥឡូវស្មោះឬមិនស្មោះណានុនដែលនឹកនាងជនបទហ្នឹងព្រោះតែស្មោះឬក៏មិនឬក៏ព្រោះតែកិលេសដល់មកមើលអាហារថ្មីមកឃើញចំណីចក្ខុថ្មីមានស្មោះមួយនាងនោះណា